ត្រូវនឹងថ្ងៃទី2ខែឧសភៈឧសភាគ្រិស្តសករាជ1949ខ្ញុំវណ្ណាស្មាក្នុងពេលនេះគេតិច5បាតព្រោះពេលព្រឹកមិញយើងបានដឹងអំពីរបៀបចែកណាក់រៀនហើយនឹងពេលវេលាដែលយើងទៅរៀន ដូច្នេះប្រសនានិងពុទ្ធបរិស័ទទាំងអស់គ្រប់ស្រទាប់ថ្នាក់គឺយើងត្រូវបានស្ដាប់ការសន្និបាតវិបស្សនាថ្នាក់ដំបូងវិបស្សនាថ្នាក់ដំបូងហើយឆ្នាំទី1តើយើងទៅសិក្សាអំពីអ្វីព្រោះការសិក្សាវិបស្សនានេះ គឺមាន3ឆ្នាំគឺបឋមវិបស្សនាត្រូវសិក្សាអរិយកាល3ឆ្នាំទើបចប់ដល់ពេលចប់ឆ្នាំទី3ហើយយើងត្រូវប្រឡងហើយកាលណាប្រឡងជាប់យើងត្រូវបានទទួលវិញ្ញាបនបត្រថ្នាក់បឋមមួយបន្ទាប់ពីបានទទួលវិញ្ញាបនបត្រ ថ្នាក់បឋមហើយគឺយើងត្រូវចូលសិក្សាវិបស្សនា4ឆ្នាំទៀតទើបបានចប់ឆ្នាំមធ្យមពេលនោះគឺយើងត្រូវប្រឡងបានត្រូវបានទទួលវិញ្ញាបនបត្រឆ្នាំមធ្យមអញ្ចឹងការសិក្សាខែ4ឆ្នាំត្រូវជា7ឆ្នាំនៅពេលណាដែលយើងបានប្រឡងជាប់ឆ្នាំមធ្យមហើយ គឺយើងទៅចំណាយពេលសិក្សាវិបស្សនាស្នាក់ឧត្តម5ឆ្នាំទៀតទើបបានប្រឡងការប្រឡងជាប់ត្រូវទទួលពញ្ញាបនបត្រស្នាក់ឧត្តមការសិក្សាវិបស្សនារៀបចំបែបខែនេះត្រូវប្រើរយៈកាលពេល12ឆ្នាំបើសិនជាបានសិក្សាគ្រប់12ឆ្នាំនេះគឺចិត្តក៏ឯកទេសប្រាជ្ញាក៏ឯកទេស គឺល្អហើយនៅក្នុងពេលនេះដោយឡែកគឺយើងត្រូវស្ដាប់អំពីវិបស្សនាថ្នាក់បឋមតែយើងត្រូវសិក្សាធម៌ឲ្យខ្លះដូច្នេះវិបស្សនាវិមត្តដែលយើងត្រូវស្គាល់អ្នកវិបស្សនាត្រូវស្គាល់ពាក្យថាវិបស្សនា តើមានន័យថាម៉េចវិបស្សនាគឺជាភាសាបាលីនាំពីសត្វបើនិយាយពីចិត្តវិញគេហៅទេសភាពទេសភាពហើយមានវិមួយគេហៅវិបបបតវិនឹងនៅខាងដើមបញ្ជាក់ថាច្បាស់លាស់ហើយទេសៈនេះ បានន័យថាឃើញអញ្ចឹងវិទិសៈបានន័យថាឃើញច្បាស់លាស់ណាវិបស្សនាឃើញច្បាស់លាស់ហើយមួយទៀតគេហៅចប់បច្ច័យទៀតថាអ្នកគឺមកអំពីយុបច្ច័យយុបច្ច័យយុបច្ច័យនឹងបាននឹងខ្លះយុមកជាអ្នក នេះអានេះអាយុមកជាអានេះអញ្ចឹងបានផ្លាស់ពីសៈមកជាបស្សៈអញ្ចឹងបានន័យថាវិបស្សនាហើយចុះបច្ច័យអាមកមួយគេហៅថាវិផតវិផតអាមកតបគឺទៅជាវិបស្សនាអញ្ចឹងប្រែថាឃើញច្បាស់មកឃើញច្បាស់នេះឃើញច្បាស់ ឃើញច្បាស់អីគឺឃើញច្បាស់ការពិតឃើញច្បាស់ការពិតអ្វីដែលពិតអ្វីដែលមិនពិតហ្នឹងគឺជាតួវិបស្សនានឹងឯងជាអ្នកឃើញអញ្ចឹងយើងត្រូវស្គាល់ពាក្យថាវិបស្សនាបានន័យថាឃើញច្បាស់ស្បត់ឃើញច្បាស់មិនខ្លែងខ្លាយឃើញច្បាស់មិនប្រែប្រួលអ្វីដែលពិតឃើញតែពិតអ្វីដែលមិនពិតឃើញថាមិនពិតនឹងវិបស្សនាមានន័យចឹង ប៉ុន្តែការសិក្សាវិបស្សនាដែលអាចឃើញថាអ្វីដែលពិតនិងមិនពិតបានមិនមែនសន្និបាតព្រាមឃើញចឹងទេព្រោះចិត្តយើងប្រឡាក់ទៅដោយមោហៈធម៌មោហៈនឹងមានន័យថាបងវេងបងវេងទូគ្នានឹងអវិជ្ជាស្ដីងងខ្លោច ធម៌ខាងដើមនៃវិបស្សនាដែលយើងត្រូវធ្វើចេះច្បាស់ត្រូវបង្កើតឲ្យមានគឺសទ្ធាតើតមានចំនួនក្នុងរឿងវិបស្សនាហ្នឹងបានទៅប្រតិបត្តិតើមានចំនួនអញ្ចឹងគឺបញ្ជាក់ខាងចុងថាវិបស្សនាហ្នឹងតើមានផលជាអ្វីតើបានផលថាម៉េចតើតមានផលគឺចង់ធ្វើទើបជឿចង់បានទើបអនុវត្ត ដូច្នេះផលវិបស្សនាដែលសំខាន់បំផុតគឺនៅត្រង់អស់សេចក្តីប្រកាន់ការលះលែងឬក៏ការដោះចោលនៅការប្រកាន់ឬក៏ហួងហែងនៅក្នុងរឿងអ្វីមួយក្នុងលោកឬនៅក្នុងអ្វីមួយដែលពិតនឹងមិនពិតទាំងអស់អញ្ចឹង ផលគឺស្រង់លះបង់សេចក្តីប្រកាន់នេះសំខាន់ណាស់នៅត្រង់ណាស់លះបង់សេចក្តីប្រកាន់មិនបើយើងពោលនៅពាក្យខាងក្រៅឲ្យស្គាល់ស្ដាប់មកថាមិនប្រកាន់ជាតិសាសនេះជាតិសាសពូជពងពងត្រកូលវណ្ណៈមិនមានការជ្រើសរើសថាអ្វីដែលគ្រាន់បើជាអ្វី ព្រោះឃើញថាសភាពទាំងអស់ដែលវាពិតនឹងវាមានសំទៅរូបធម៌និងនាមធម៌ឈ្មោះទាំងឡាយដែលតែងតាំងនៅលើរូបធម៌និងនាមធម៌គឺគ្រាន់តែជាសម្ដីឬក៏ជាការពោលហើយទៅតាមសកម្មភាពឬទៅតាមគុណបំណាច់របស់បុគ្គល អញ្ចឹងវាសំខាន់នៅខាងលះបង់សេចក្តីប្រកាន់កាលណាបើសិនជាមិនប្រកាន់គ្នានឹងគ្នាហើយវាសោះនេះផលនៃសេចក្តីមិនប្រកាន់គឺសេចក្តីសោះនេះត្រង់សោះនឹងឯងជាផលនៃសេចក្តីមិនប្រកាន់នឹងវិបស្សនាមានន័យចឹងផលអញ្ចឹង ការបាននៅផលគឺវាស្ដេចទៅលើវិបស្សនាដែលយើងប្រតិបត្តិបានអញ្ចឹងវិបស្សនាលោកប្រៀបទៅនឹងផ្ទះដូចយើងទួផ្ទះមួយតើយើងត្រូវកសាងអ្វីមុនត្រូវធ្វើអ្វីមុនយើងមើលតួយ៉ាងនៃផ្ទះអញ្ចឹងរឿងដើមបំផុតគេត្រូវតែធ្វើរឹកឬក៏សសរ នឹងតតែមានឫសឬក៏ជើងតកល់សពសារពើទាំងអស់បានទៅកើតបើគ្មានឬទេធ្វើមិនកើតទេនឹងចឹងពហិយយ៉ាងណាបើសិនជាអត់មានស្អីទេគឺគឺថាពហិយបើសិនជាយើងអត់យើងឃើញក៏យើងមានឬតែយើងមានឬ នៅមានឫសទ្ធាអញ្ចឹងគេធ្វើពហិយក៏ធ្វើឫសមុនតែធ្វើឫសមុនបានមានទ្ធាបានវិចាអីអីឡើងទៅដល់កពោដល់អីសពសារពើដើមឈើយ៉ាងណាវាដកមកពីគល់ណាតើមានឫសមានគល់បានមានដើមមានមែកមានស្លឹកមានចំណែតតែគេដករឹសបានដាក់តតមកបានដាក់អីអីទៅទៀត ចឹងយ៉ាងណាមិញវិបស្សនាមានឫសរបស់វិបស្សនាមានឫសឫសហ្នឹងឫសរបស់វិបស្សនានេះមានពីរដែលយើងត្រូវស្គាល់ទី1គឺសិលទី2គឺសមាធិនេះនឹងឫសរបស់វិបស្សនាគឺមានសិលមួយសមាធិមួយបើគ្មានសិលគ្មានសមាធិទេ គឺបញ្ញាអត់មានទេដូចយើងធ្វើការងារសពថ្ងៃណាធ្វើការងារសពថ្ងៃដូចផ្ទះអញ្ចឹងឬក៏ដូចជួបគេទៀតបើសិនជារឿងហ្នឹងមិនមានឬក៏មិនងំទាំទេយើងយកអីទៅដាក់ទៀតក៏អត់បានដែរដូចគ្នាអញ្ចឹងមុននឹងដាក់ដឿគឺតអនុកអនងកសោយក៏ធ្វើរឿងមុន យ៉ាងណាមិញមុននឹងចម្រើនវិបស្សនាត្រូវកសាងឬវិបស្សនាមុនឬគឺសិលនិងសមាធិពេកសិលនិងសមាធិនឹងតើយើងត្រូវសិក្សាអីមុនឬពីរហ្នឹងគឺយើងត្រូវសិក្សាសិលមុនសមាធិបើសិនជាមិនមានសិលទេទៅធ្វើសមាធិក៏មិនកើតអញ្ចឹង តសម្លៀកសិលទៅសមាធិកើតបើសិនជាមិនមានសិលនិងសមាធិទេក៏ធ្វើវិបស្សនាក៏មិនកើតអញ្ចឹងវិបស្សនាតមានសិលសមាធិសមាធិតមានសិលហើយអ្នកដែលកាន់សិលលុះត្រាតែជឿទៅលើអារឿងអ្វីដែលវាពិតបានមានសិលព្រោះសិលប្រែថាសង្រួមអញ្ចឹងនៅក្នុងកពីពុទ្ធសាសនា លោកបានបញ្ជាក់អំពីរឿងណាអំពីរឿងសិលតើជាគេហៅច្បាប់ធម្មជាតិខ5យ៉ាងដែលមានសិទ្ធិប្រកបនៅក្នុងលោកទី1សម្រាប់សត្វសម្រាប់សត្វនាំឲ្យអាយុខ្លី ស៊ីស៊ីលួចច្រត់គេនាំឲ្យក្រហើយនឹងវិញ្ញាសោកសម្បត្តិទី3ទៅស្រឡាញ់ប្រពន្ធប្តីគេខុសច្បាប់កូនគេនាំឲ្យសម្បូរដោយត្រូវឬកើតឡើងក្នុងជាតិណាក៏ផ្ទុយទី4យាយនិយាយកុហកនិយាយកុហកគឺត្រូវបង្គេបង្កាច់បង្ខូចជាផលទី5ផឹកទឹកសវឹងឈួត ផលគឺស្ទួតវងវែងនេះជារឿងពិតមួយដែលមាននៅក្នុងលោកហើយមិនមានចំណាជាម្ចាស់នេះជាផលទាំង5យ៉ាងគេហៅថាមិនមានចំណាជាម្ចាស់ជាវត្ថុសុទ្ធដែលកើតឡើងមាននៅក្នុងលោកដែលហៅតែច្បាប់ធម្មជាតិសម្រាប់សត្វគឺទៅតែអាយុខ្លីយ៉ាងណា បើទុកជាតែឆ្នៃទៅជាអីក៏នៅតែអាយុខ្លីវាជាផលនឹងដូចជាដូចជាសារជាតិខ្លះឬក៏វត្ថុធាតុខ្លះឬក៏ដើមឈើខ្លះដែលយើងអាចយកមកគិតដូចជាវល្លិបដោពេជ្រណាវល្លិបដោពេជ្រវាត្រូវតែមានជាតិល្វីងជួតថាតើនរណាបង្កើតវាឲ្យល្វីង នេះវាមានចិត្តល្វីងយ៉ាងមកគឺធម្មជាតិបង្កើតយ៉ាងណាមិញការសម្លាប់សត្វពូសម្លាប់សត្វហ្នឹងគឺផ្ដោតអាយុខ្លីដូចជាមនុស្សទាំងអស់ដែលស្លាប់ពីក្មេងពីក្មេងអាយុខ្លីហ្នឹងគឺផលសម្លាប់សត្វអ្នកដែលចិត្តបាត់របស់ចោរកម្មជាអផ្លំជាលួចជាឆក់ត្រលបាក់វិជ្ជាហ្នឹងគឺ ម៉ោង2ធ្វើចោរកម្មវិជាតិ4ម៉ោងអ្នកដែលស្ទើយកាលឡើងស្ទើយនឹងម៉ោង2ទៅប្រព្រឹត្តខុសនឹងកាលនឹងពូជវាចឹងដូចជាដើមផ្លែគឺល្វីឬក៏វល្លិបដោពេជ្រគឺមានជាតិល្វីដូចជាដើមស្នោចេញមកផ្អែមអញ្ចឹងដូចជាផ្លែស្វាយចេញមកផ្អែមអញ្ចឹងតែទុំទៅផ្អែមអញ្ចឹង ចឹងបាននៅថារបស់នោះគឺគ្មាននរណាទៅឆ្នៃទេគឺជារបស់ពិតមួយនៅក្នុងលោកដូច្នេះបើសិនជាយើងយល់ថារបស់នឹងពិតប្រកបអញ្ចឹងមែនយើងជឿអញ្ចឹងអញ្ចឹងជនណាម្នាក់ក៏ចង់បានអាយុវែងដែរហើយជនណាម្នាក់ក៏ចង់មានចង់បានដែរហើយគ្មានចង់ឲ្យវិញ្ញាណទ្របអីទេ ហើយជនណាម្នាក់ក៏ចង់បានល្អបើតែស្រីស្រីនឹងល្អបើតែជាបរោះបរោះនឹងល្អមិនចង់ខ្ទើយទេហើយមិនចង់បានសត្រូវទេគឺចង់បានមិត្តភ័ក្តិជនណាម្នាក់ក៏ចង់និយាយទៅឲ្យគេជឿពាក្យឲ្យគេស្ដាប់តាមហើយចង់បានប្រាជ្ញាមិនឈួតមិនមួយវិញដូច្នេះបើចង់បានអញ្ចឹងពុទ្ធជាម្ចាស់លោកពូអញ្ចឹងលោកថា អញ្ចឹងវាចាក់ទៅណែរសជាតិវាផ្អែមវិញហ่ะមិញទៅវិញឥឡូវផ្អែមហ่ะដូចជាដើមទៅមានជាតិផ្អែមដូចជាដើមស្នោមានទឹកមកផ្អែមអញ្ចឹងពូជមិនសម្រាប់បាននាំបានអាយុវែងណាពូជវាចឹងដាំទៅបានផ្លែមកចឹងពូជមិនលួចគេគឺត្រូវសង្វឹងប្រសម្បត្តិហើយមិនប្រ ពូជមិនប្រព្រឹត្តខុសនឹងកាមនឹងបានកើតជាស្ត្រីបរិសុទ្ធគ្រប់លក្ខណៈពូជមិននិយាយកុហកគឺគ្មានបកលណាមួយនិយាយបំផិតនិយាយយ៉ាងណាគេចេះតែជឿពីពូជមិនប្រសាស្រាគឺមិនឈួតនឹងវែងក្នុងទីចន្លោះនៃចិត្តណាមួយនឹងពូជចឹងកាលណាបើយើងយល់ថាពូជនឹងគឺជាពូជពិត ពេលហ្នឹងកើតសង្វរៈធម៌កើតសង្វរៈធម៌កើតសេចក្តីសង្រួមអញ្ចឹងលះ5រក្សា5លះពូជអក្រក់5មានសំណប់សត្វជាដើមហើយរក្សាពូជល្អ5មានការមិនសំណប់សត្វជាដើមលះបងពូជ5រក្សា5ដល់រក្សានឹងត្រង់នឹងលោកហៅថាសិលនេះ ពីសិលសិលប្រែថាសម្រួលបញ្ចវិរតិចេតនាប្រពុតលោកពោលថាអហੰបញ្ចវិរតិចេតនាហੰភិកវេសីលੰវទាមិតថាគតហៅថាវិរតិចេតនា5ជាទូសិល អញ្ចឹងចិត្តដែលវាបង ការកាប់សម្លាប់នេះមួយ វាបងធ្វើនិចរកម្មនេះមួយ វាបងប្រព្រឹត្តអហិង្សានេះមួយ វាបងនិយាយកុហកនេះមួយ វាបងថប់ទឹកត្រង់នេះមួយនេះហៅបញ្ចវិរតិចេតនាកាលណាបើសិនជាយើងវាបងអញ្ចឹងលោកហៅសិលលោកមិនពោលថា សិលព្រោះហេតុតែពូលថាឈប់សម្លាប់សត្វទេលោកមិនបានពូលថាសិលព្រោះហេតុតែពូលថាឈប់វាចាន់ទេគឺសិលលោកពោលថាតតែចិត្តយើងនេះវាចានៅនៅអកុសលផលទាំង5ហ្នឹងបានហៅសិលបាបអញ្ចឹងសិលកប់ក្នុងចិត្តទីសិល5 សិល5សិល5ហ្នឹងអត់មានសមាទានផងឲ្យតែចិត្តវាកើតឡើងក្នុងសម័យណាសម័យហ្នឹងលោកហៅសិលដើរទៅជួបសត្វមានជីវិតមិនសម្លាប់សម័យហ្នឹងលោកហៅតែមានសិលជួបសម្បត្តិគេមិនកាន់យកមិនឆក់មិនចង់បានសម័យហ្នឹងលោកហៅទៅសិលក្នុងទីហ្នឹង ជួប្រពន្ធប្តីគេមិនស្រឡាញ់កូនគេមិនស្រឡាញ់ហ្នឹងលោកហៅទៅសិលជួរឿងនៃត្រូវនិយាយគឺប្រកាន់នៅសច្ចៈធម៌ហ្នឹងលោកហៅទៅសិលជួហេតុដែលគួរឲ្យនិយាយខុសបានឬក៏ជួហេតុនាំឲ្យកើតសក្តិកងបានហើយខ្លួនមិនធ្វើទោះជាគេឲ្យលុយឲ្យកាក់មាសប្រាក់យ៉ាងណាក៏ដោយមិនលះបង់នៅសច្ចៈធម៌អញ្ចឹងបានន័យថាបុគ្គលអ្នកកាន់សច្ចៈធម៌មិនស៊ីសំណូក របស់ជនរតីដែលកែបន្លំនឹងសម័យនោះលោកហៅស្ទឹងជួបទឹកសវឹងមិនពិសាត្រង់នឹងហៅថាសិលអញ្ចឹងសិលនៅក្នុងពេលណាដែលចិត្តយើងទៅប្រទល់នឹងវត្ថុហើយយើងវាបងបានត្រង់នឹងលោកហៅសិលអញ្ចឹងសិល5នេះយើងត្រូវនិយាយថាជនណាជាអ្នកមានសិលអ្នកនៅវត្តមានសិលឬក៏អ្នកនៅផ្ទះមានសិល ឬក៏តរទៅវត្តបានមានសិលឬក៏យ៉ាងម៉េចប្រពុតជាម្ចាស់លោកបានមិនបានពោលអំពីសិល5ថានៅផ្ទះមានសិលឬក៏ទៅវត្តមានសិលអត់លោកអត់បានពោលអញ្ចឹងទេគឺលោកពោលថានៅក្នុងសម័យណាដែលជួបសត្វឬក៏សង្ខារហើយចិត្តយើងមិនប្រព្រឹត្តកន្លងក្នុងសម័យនោះលោកហៅទៅសិលប៉ុណ្ណឹង អញ្ចឹងសិលមិនមានចែកគ្នាសិលគឺត្រូវរក្សាដោយផ្ទាល់ខ្លួនវិកអរសាតាមវិកវិខរសាតាមវិខឬក៏បកណាគ្រប់អង្គតាមសិលរៀងខ្លួនព្រោះចិត្តជាអ្នកវាអញ្ចឹងចិត្តរបស់ជនណាជននោះជាអ្នកវាមិនមែនចិត្តវាឲ្យចិត្តផងគ្នាទេ ព្រោះការសម្រួលក្នុងសិលប្រៀបទៅនឹងស៊ីបាតអ្នកឆ្អែតគឺជាអ្នកស៊ីមិនមែនអ្នកមិនស៊ីជាអ្នកឆ្អែតទេអ្នកស៊ីគឺជាអ្នកឆ្អែតអ្នកមិនស៊ីគឺជាអ្នកឃ្លានបើខំប្រឹងថាមិនឃ្លានតែបើពួកឃ្លានវានៅតែឃ្លានអ្នកស៊ីឆ្អែតទៅពីនិយាយថាឃ្លានក៏វានៅតែមិនឃ្លានព្រោះវាឆ្អែតបាត់ទៅហើយយ៉ាងណារឿងសិនសិលមិនមានចំណារសាឲ្យចំណាទេ គឺចិត្តរបស់ចំណាចិត្តនោះគេដាក់សម្រួលអត្តាហេអត្តនោនិថោកោហេនិថោប្រោសយាខ្លួនឯងជាទីពឹងរបស់ខ្លួនមិនមានចំណាជាទីពឹងសម្រាប់ខ្លួនឡើយនេះលោកចង់គូលនឹងលោកមិនចង់ថាធ្វើផ្ទះឬក៏ធ្វើពិធីឬក៏ដាំបាយឬក៏ធ្វើស្រែធ្វើចំការលោកអត់ចង់គូលអំពីរូបធម៌ទេ រូបធម៌ទាំងឡាយយើងអាចកាន់ចែកគ្នាលីសែងជួយគ្នាបានតែអត្តាហេតុណានិផលលោកចង់និយាយអំពីរឿងធម្មជាតិមួយគឺចិត្តតែនេះគឺជាគុណចិត្តមួយដែលយើងមិនអាចចែកគ្នាវាគឺរសាផ្ទៃនេះត5ហៅបញ្ចសិលបើសិនជាយើងមានលទ្ធភាព អាចរសានៅអបោសសិលគឺរត់តែវិសេសវិសាលថែមទៅទៀតព្រោះមានសខាបត8លះកលេសបានច្រើនទៅសិល5តែបើសិនជាមានសធាននោះដល់អតរិកសិលឬក៏និយមសិលសិល10នឹងក៏សំសិល10ទៀតទៅឬក៏ព្រះអង្គបួសជាវិខុសាមណេរបណ្ដាសិលទាំងអស់សុទ្ធតែជាក្បាលនៃកុសល ហើយជាហេតុនាំសមាធិមានសិល5ក្តីសិល8ក្តីសិល10ក្តីសិល4ក្តីសិលទាំងអស់នេះសុទ្ធតែជាបច្ច័យឲ្យបានសមាធិដូចពីអញ្ចឹងសាធុជនពុទ្ធបរិស័ទទាំងឡាយកាលណាបើយើងបានស្ដាប់នៅពធទេសនាឬក៏អវាទដែលបានគោលសភាពបែបនេះ យើងនឹងអាចជ្រើសរើសនៅសិលដែលយើងអាចកាន់បានហើយគូព្រោះមានសិលសម្រាប់បួសមានសិលសម្រាប់ទៅវត្តហើយមានសិលសម្រាប់នៅផ្ទះអញ្ចឹងគូទាំងអស់គ្នាអ្នកនៅកុមារភាពមេសូតសូតឬក៏យុវជនយុវនារីឬក៏និស្សិតអាចមានលទ្ធភាពកាន់សិល5បានព្រោះសិលនឹងមិនមានខ្វល់ទៅវត្ត សិលគឺវាក្នុងចិត្តរបស់ខ្លួននៅក្នុងសម័យណាដែលជួបសត្វនិងសង្ខារពេលជួបគឺយើងមិនឃើញសិក្ខាបទ5ក្នុងពេលណាពេលនោះគឺយើងមានសិល5នឹងតែតែយើងជ្រើសរើសកាន់យកបើសិនជាយើងបានសិលហើយនៅក្នុងសម័យនោះចិត្តយើងក៏ស្ងប់ជាបណ្ដាបណ្ដាព្រោះសេចក្តីសង្រួមនាំអានឲ្យកើតនៅសេចក្តីស្ងប់ ជាបណ្ដាបណ្ដានឹងជាអានិសង្សរបស់សិលពាក្យថាស្ងប់មួយម៉ាត់ណែពាក្យថាស្ងប់ជាទីសេចក្តីទលំទលាយស្ងប់ខាងក្នុងជាបច្ច័យនៃការស្ងប់ខាងក្រៅស្ងប់ប្រទេសក្នុងជាបច្ច័យនៃសេចក្តីស្ងប់ប្រទេសក្រៅដូច្នេះបើសិនជាជនម្នាក់ម្នាក់ ជាអ្នកកាន់សិលជាអ្នកសង្រួមក្នុងសិលនៅក្នុងលោកនេះអញ្ចឹងបានន័យថាមានអ្នកមិនស្ងប់ពីណាមកដោយជនទាំងអស់ជាអ្នកស្ងប់ដូច្នេះដូចជាខ្មែរយើង7លានទៅ10លានអ្នកទាំងលោកយាយទាំងលោកតាដែលស្រីជាតាស្រីជាយាយទាំងមេដាទាំងបៃតារហូតដល់កូនបងកូនប្អូន រហូតដល់ចៅចៅស្រីចៅប្រុសចេះតែនាំគ្នាឲ្យដំបូងមានគ្នាហើយកាន់សិល5ដូចគ្នាអញ្ចឹងតើមានជនមិនស្ងប់នៅក្នុងចំណោមជនស្ងប់ដែរឬទេបើសិននៅក្នុងស្រុកនេះក្នុងភូមិនេះឃុំនេះស្រុកនេះខេត្តនេះប្រទេសនេះសិតតែជាអ្នកឲ្យដំបូងមានតគ្នាហើយព្រៀនបណ្ដៅតគ្នាហើយបង្រៀនតគ្នា កុំឲ្យសិក្សាឲ្យច្រើនឲ្យសិក្សាតែសិក្ខាបទ5ឲ្យឲ្យសិក្សាតែសិក្ខាបទ5ប៉ុណ្ណឹងបានយ៉ាងហោចទៅគឺឲ្យសិក្សាតែសិក្ខាបទ5ក៏ឈ្មោះថាគឺឲ្យលោកទាំងមូលនេះបានសេចក្តីស្ងប់ស្ងប់អីស្ងប់ការកាប់សំណប់គ្នាស្ងប់ការវាឆក់ចាប់ចម្រិតបំផ្លាញគ្នាស្ងប់ការចាប់ប្រពន្ធកូនគ្នាបាត់បង់សេចក្តីចាស់ ស្ងប់ការនិយាយកុហកបោកប្រាស់គ្នាស្ងប់ការវង្វេងដោយការថប់ទឹកប្រវឹងទៅវិជ្ជមកឲ្យយើងស្មាននឹងទីអញ្ចឹងក្នុងភូមិស្រុកឋានហ្នឹងបានសេចក្តីស្ងប់ទាំងអស់មកអំពីសេចក្តីស្ងប់ក្នុងប្រទេសមួយប្រទេសយើងខាងក្នុងរាងកាយយើងប្រទេសក្នុងអញ្ចឹងស្ងប់ពាក្យស្ងប់គឺជំរឿនធម្មតាអញ្ចឹងបើសិនជាបានសេចក្តីស្ងប់អញ្ចឹងការធ្វើការងារអ្វីក៏ស្រួល បានមកជាសុខព្រោះសង្វិការរស់នៅព្រោះសង្វិការដេកដើរថងស្គីអត់មានភ័យអត់មានព្រួយអត់មានលំបាកអត់មានរន្ធត់ញាប់ញ័រព្រោះអត់មានអ្វីជាគ្រឿងឆាតឆៅនៃជីវិតអញ្ចឹងបានសល់ទុកតែធម៌4យ៉ាងជាទេមរតករបស់ធម្មជាតិទី1កើតទី2ចាក់ទី3ឈឺទី4ស្លាប់មេត្តា4នេះមិនមានជនណាមួយអាចផ្នែកតែកន្លែងទៅជាអ្វីបានទេ សូម្បីតែប្ររហន្តក៏ឋិននៅក្នុងអំណាចនៃកើតចាស់ឈឺស្លាប់ដែរនេះក្នុងបច្ចុប្បន្នជាតិដែលលោកបានសម្រេចផងអញ្ចឹងឲ្យនៅសល់តែ4នឹងចោះដែលមិនទាន់ស្ងប់កើតចាស់ឈឺស្លាប់ដែលជាប្រពៃណីរបស់បញ្ចខណ្ឌឬថានឹងជាទេមរតករបស់បញ្ចខណ្ឌដែលមានត្រូវដោះស្រាយដោយអំណាចនៃវិបស្សនានឹងមិនដោះស្រាយដោយអំណាចនៃសិលទេ កើតចាស់ឈឺស្លាប់មិនមែនដោះស្រាយដោយអំណាចនៃសិលទេកើតចាស់ឈឺស្លាប់ត្រូវដោះស្រាយដោយអំណាចនៃវិបស្សនារីឯបញ្ញវរិយទាំង5ត្រូវដោះស្រាយដោយអំណាចនៃសិលណានៃសិល5ដូចពលមកឥឡូវដល់យើងបានសេចក្តីស្ងប់ហើយយើងទៅសម្រួលចិត្តធ្វើសមាធិដើម្បីធ្វើរឹសរបស់វិបស្សនាដោះស្រាយនៅបញ្ហាជាតិជារៀបជាធាននិងមរណៈ សមាធិសមាធិប្រែថាតម្កល់ចិត្តនឹងឲ្យនឹងក្នុងអារម្មណ៍តែមួយលោកហៅថាសមាធិសមាធិមានន័យថាតម្កល់ចិត្តនឹងតម្កល់ចិត្តនឹងហៅសមាធិនឹងយើងត្រូវចងចាំអាម៉ាត់អាម៉ាត់បដើបដើចឹងទៅព្រោះចិត្តតែជាភាសាបាលីទាំងអស់អញ្ចឹងសិលប្រែថាសង្រួម សមាធិមានន័យថាតម្កល់ចិត្តនឹងនឹងមានពីរនឹងខុសនឹងត្រូវនឹងខុសហៅមិឆាសមាធិនឹងត្រូវហៅសមាសមាធិតែយើងពលក្នុងទីនេះយើងចង់និយាយអំពីសមាសមាធិតម្កល់ចិត្តនឹងត្រូវឧបាទដែលលោកហៅថាកម្មដ្ឋាន ឧបាយសម្រាប់ឲ្យចិត្តនឹងសន់នឹងគឺហៅថាកម្មដ្ឋានកម្មដ្ឋានប្រែថាឧបាយសមថកម្មដ្ឋានប្រែថាឧបាយសម្រាប់ឲ្យចិត្តស្ងប់ក្នុងព្រះពុទ្ធសាសនាយើងក្នុងពុទ្ធសាសនាយើងមានមានឧបាយនឹង40កសិន10 អសប10អនុសតិ10ព្រមវិហារ4អរប4អាហារិបដិកោសញ្ញានិងធាត4អញ្ចឹងឧបាយមាន40សម្រាប់ធ្វើចិត្តស្ងប់នឹងគឺជាសសរខឿនសម្រាប់ចងចិត្តព្រោះចិត្តយើងនេះមិនចេះស្ងប់បើមិនជាមានបរាប់ចោល ឬក៏ចិត្តជាធម្មជាតិអ្នកដឹងអញ្ចឹងលោកហៅចិត្តគឺវិញ្ញាណវិញ្ញាណគឺចិត្តចិត្តនេះមានចរិតធម្មតាខន្តណាផ្លេងផ្លោះចាក់បលាំងញាប់ញ័រទរៈខੰរក្សាបានឡើយដោយលំបាកគុណវិរិយៈទូមានបានដោយកម្រ ចិត្តលពលលពើដូចជាសត្វស្វាស្វាមិនចេះនៅស្ងៀមលពលលពើយើងមើលស្វាដឹងហើយចិត្តស្ងៀមណាចិត្តដូចជាត្រីដែលគេស្រង់ដាក់លើទូកតែបំរាស់មានសរុបទឹកវិញចិត្តអាស្រ័យនឹងកាមគុណបរិភោគតកាមគុណសន្សំតែកាមគុណតាំងពីព្រេងនិយាយមកបើឡើយចិត្តมันអាចស្គាល់ខបានទេ អញ្ចឹងគាត់តែបង្កើតអាហារថ្មីគឺបធរអញ្ចឹងគាត់តែយកទៅចងមិនចេះនៅអញ្ចឹងគាត់យកទៅទៅចងនឹងសសរទាំង40ដែលជាបែរទៅជាប្រគូលតែក្នុងទីនេះខ្ញុំប្រកាន់ណាស្មារតីសូមប្រគៀនសសរមួយគឺលង្ហើមផ្សេងចូលព្រោះវាស្រួលមិនពិបាកស្វែងរកបើតែសិនដល់ បើសិនជាយោគីត្រូវការចម្រើនបើសិនជាចម្រើនខ្លួនឯងមិនកើតត្រូវស្វែងរកនៅវត្ថុខាងក្រៅមកធ្វើជានិមិត្តអញ្ចឹងរបស់នឹងពិបាកស្វែងរកចេញទៅរកខាងក្រៅខាងក្រៅចាក់ខ្លួនណាអសត10ដូចគ្នាបើសិនជាយើងចម្រើនមិនកើតក៏ទៅដើរទៅរកសុខហើយយើងមិនងាយមានទីងាប់នៅកណ្ដាលផ្លូវកណ្ដាលព្រៃឲ្យឃើញណាអត់អញ្ចឹងពិបាក ដូច្នេះគឺងាយស្រួលបំផុតគឺរបស់ដែលមានស្រាប់មិនពិបាកស្វែងរកគឺដង្ហើមចេញដង្ហើមចូលណាស់ណាដែលអត់ដង្ហើមចេញចូលនោះដង្ហើមចេញចូលមានតាំងអំពីប្រសូតណាមានតាំងអំពីប្រសូតពេលណាប្រសូតគឺមានដង្ហើមចេញចូលការនៅក្នុងផ្ទៃម្ដាយកូនងាទារកមិនបានដកដង្ហើមចេញចូលទេ គឺនៅពេលណាប្រសូតចេញផុតអំពីសង្វាស់មេត្តាពេលហ្នឹងនឹងហើមចេញមុនហើយបាននាំធូលីចូលទៅខាងក្នុងអញ្ចឹងកូនងានពោពេញទៅដោយខ្យល់ដង្ហើមចេញដង្ហើមចូលគឺការរំជីចិត្តមានតាំងអំពីសម័យដែលប្រសូតអស្ចារអំពីផ្ទៃមេត្តារបស់នេះមានស្រាច់តាំងពីដើមមកយើងមិនពិបាកទៅស្វែងរកដង្ហើមទៅតាមចំណុចយើង ដង្ហើមចេញចូលនៅតាមចំមុខនៅក្នុងចំមុខយើងអញ្ចឹងបតនាពុទ្ធបរិស័ទទាំងអស់គ្រប់មនុស្សទាំងអស់ក្នុងលោកមានមនុស្សណាដែលអត់ដង្ហើមចេញចូលគឺមានដង្ហើមចេញចូលដូចគ្នាទាំងអស់ឲ្យតែមានជីវិតដូច្នេះដូចជាមិនលំបាកក្នុងការស្គាយកតិនតាឬក៏មិនលំបាកក្នុងការស្គាយឬក៏ស្វែងរកអត្តនេះមាននៅក្នុងចំមុខ ហើយមិនពិបាកដាក់ដាក់កប៉ៅឬក៏ស្នាក់តាមព្រោះគេទៅតាមរូបនៅនឹងអោដេកនៅកុំមានដើរកុំមានឈើកុំមានអង្គុយកុំមានហើយអត់ចាំបាច់ជាយរកឬក៏ស្វែងរកក៏ឬក៏ពីទុកឬក៏ប្រសាទុករបស់ហ្នឹងគឺចោលលួចមិនបានបើកសិនចោលលួចបានបើខាងផ្សេងចោលចោលលួចបានអញ្ចឹងប្រគិនទៅនឹងចោះស្រួលយកទៅតាមខ្លួនពួងមានប្រាជ្ញាជូនដល់នឹងចោះ ដង្ហើមចូលដង្ហើមចេញមានតាំងពីដើមមកតែយើងមិនដែលបាននឹកមិនបានគិតណាគឺដង្ហើមចូលចេញគឺជារឿងប្រប្រដីធម្មតាប្រចាំជីវិតយើងគិតអីចេះគិតទៅដៃជើងធ្វើការចេះធ្វើទៅរៀនអីចេះតែរៀនទៅមិនទិញអីផ្សេងផ្សេងណាបានដង្ហើមផ្សេងចូលមានមានជារឿងធម្មតាឥឡូវនេះយើងគ្រាន់តែបង្វិលចិត្តយើង បង្វិលចិត្តយើងឲ្យមានស្មារតីរលឹកនៅដង្ហើមចេញនិងដង្ហើមចូលដែលមានស្រេចមកហើយនេះគាត់នៅបង្វិលណាអញ្ចឹងដង្ហើមចេញចូលទុកជាសសរខ្លួនមួយហើយសតិទុកជាខ្សែសម្រាប់ចងចិត្តទៅភ្ជាប់នឹងសសរខ្លួនគឺដង្ហើមចេញចូល 40ទេសម្រាប់ចងចិត្តទៅភ្ជាប់នឹងដង្ហើមផ្សេងចូលអញ្ចឹងការខចិត្តនឹងដង្ហើមផ្សេងចូលគឺត្រូវបង្កើតឡើងដោយសតិណាសតិយើងអញ្ចឹងសតិរលឹកដង្ហើមចូលនិងដង្ហើមចេញដង្ហើមចេញនិងដង្ហើមចូលដូចជាស្រួលអានមិនលំបាកក្នុងវិធីអប់រំចិត្តនេះ នៅក្នុងចំពីវិបត្តញ្ញៈភាគ2ដែលប្រពុតលោកសម្រាប់អំពីឧបាយនៃការទូមានចិត្តគឺលោកពោលថាអរញ្ញកតោវារូបមូលកតោវាបញ្ញាគារកតោវានិសេតតេបាលង្កាំងអពុជិត្វាអជុងតៃចាំងបនិធិយៈបរិមុខំសតੰអបតបេស្វាសោតតតអបតិតតបតបេស្វា អញ្ចឹងដល់ប្រែជាភាសាខ្មែរមកថាអ្នកចម្រើនធម្មផ្សេងចូលនឹងទុកជានៅអង្គុយឈើនៅព្រៃនៅផ្ទះណាត់ត្រូវអង្គុយពេលស្នេហ៍យានយន្តទៅពេលស្នេហ៍ពិសេសតេបាឡាំងកាំងអពុជបាអង្គុយពេលស្នេហ៍អញ្ចឹងបញ្ជាព្រះលោកដាក់បទបញ្ជាមក អញ្ចឹងកាយយ៉ាងបនិធិយៈអង្គុយពេនភ្នែនហើយត្រូវតម្កល់កាយឲ្យត្រង់នេះត្រូវតម្កល់កាយត្រង់មិនបានជាលើកដាក់បទបញ្ជាឲ្យយើងអង្គុយពេនភ្នែនធ្វើសមាធិនឹងការទូមានចិត្តព្រោះការអង្គុយពេនភ្នែននេះជាអរិយាបទមួយមិនឲ្យល្ងើយដេកនឹងខ្ជិលអរិយាបទដតីក្រៅពីអង្គុយនឹងគឺខ្ជិលល្ងើយដេក ឆាប់ខ្ជិលឆាប់ល្ងួយដេកឆាប់ល្ងួយដេកឆាប់ខ្ជិលអញ្ចឹងបានទៅឲ្យលោកអង្គុយស្បែកស្នែតដើម្បីកុំឲ្យល្ងួយដេកកុំឲ្យខ្ជិលរួចទៅអេរយាប័តមួយនាំឲ្យស្រួលចោលប្រពត្តទៅស្មើហើយជុំកាយយ៉ាងបន្តិយៈអង្គុយត្រង់នេះដកចំខ្នងដកឲ្យត្រង់កុំឲ្យសោកុំឲ្យដកអង្គុយត្រង់ដើម្បីបំបត្តិនៅទុក្ខវេទនាកាលណាបើយើងអង្គុយមិនត្រង់ទេឆាប់ចុកជើង ដល់អង្គុយត្រង់អត់ចុកជើងទេអញ្ចឹងនៅនៅពេលណាដែលយើងអង្គុយពេនណែនតម្កល់កាយត្រង់បាត់ជិលបាត់ល្ងីដីទៅហើយបាត់ចុកជើងស្រួលតែណាបន្ទាប់មកកាលណាដែលយើងអង្គុយត្រូវតាមដំណើរហើយគឺយើងត្រូវសិក្សាអំពីចិត្តបរិណុខੰសតੰអបតបេតបាត្រូវទាញស្មារតីណាត្រូវមានមុខអោនចុះទៅរកកម្មដ្ឋាន មានមកក្នុងទីនោះគឺសំដៅដល់សតិណាសតិអាសតិហ្នឹងនឹករកដង្ហើមចេញនិងដង្ហើមចូលដង្ហើមចេញនិងដង្ហើមចូលចូលសោសតោវាអសតិសតោបកបេត្រូវមានស្មារតីរលឹកដង្ហើមចេញនិងដង្ហើមចូលដង្ហើមចេញនិងដង្ហើមចូល អញ្ចឹងប្រពុតជាម្ចាស់លោកប្រាប់មធ្យោបាយក្នុងការធ្វើដង្ហើមផ្សេងចូលហ្នឹងគឺដំបូងដៃបំផុតគឺត្រូវគិតដង្ហើមវែងហើយទីកៈពីពុទ្ធិកាលពោលថាទីខាងនេះអសសន្តោទីខាងអសសាមេតេបជានិតេទីខាងនេះបតសន្តោទីខាងបតសាមេតេបជានិតេត្រូវរលឹកដង្ហើមចេញវែងនិងដង្ហើមចូលវែង នេះអង្គុយបែននៅនឹងកលកាយស្លង់អញ្ចឹងមានមុខអោនចុះនឹងពេកកាហ្វេរលឹកនៅនឹងថើមចេញនិងនឹងថើមចូលតែវែងវែងអត់មានបរិកម្មអីទេអត់មានពូលអីទេអត់មានខាអីទេអត់មានសិញអីទេអត់មានសិញទេគឺអង្គុយបែនស្នេហ៍នឹងកលកាយស្លង់ហើយដកដង្ហើមចេញវែងមកដឹងសតិយើងដឹងទៅវែង ចូលវែងទៅដឹងតែចូលវែងអញ្ចឹងសតិប្រំតែដឹងមិនហើមចេញវែងនឹងចូលវែងអត់មានចេញអត់មានបរិកម្មទេតាប់តតិចច្រឡំពីដើមមកគេច្រើនយកពុទ្ធោមកផ្សំជាមួយដង្ហើមចេញចូលពុទ្ធធូដាក់គេបញ្ចូលក្នុងដង្ហើមចេញចូលនឹងមិនមែនហើយចម្រើនអាណាបានតិទេនឹងគឺការចម្រើននៅពុទ្ធជាសតិជាមួយនឹងអាណាបានតិ ក្នុងពេលហ្នឹងគឺមិនចង់ឲ្យចម្រើនបែបនេះទេគឺឲ្យចម្រើនកម្មដ្ឋានតែមួយសិតគឺអនាបានសតិសតិរលឹកមិនហើមចូលចេញវែងចូលវែងចេញវែងចូលវែងចេញវែងចូលវែងលឹកមិនចាំនឹងយើងសាកល្បងបដាបដាទៅដាប់បដាលោបដាសាកបដាទៅចេញវែងចូលវែងមើលនឹកមើលនឹកទាំងអស់គ្នា អង្គុយអង្គុយពេនភ្នែនដំកល់កាយឲ្យត្រង់យើងសាកបងបដាលទៅអង្គុយពេនភ្នែនដំកល់កាយត្រង់ហើយដល់ដង្ហើមនេះអ្នកឥឡូវប្រាប់វិធីនេះមួយនៅពេលណាយើងអង្គុយពេនភ្នែនដំកល់កាយត្រង់យើងប្រមូលចិត្តយើងដាក់ក្នុងទ្រូងប្រមូលចិត្តឲ្យមូលដាក់ក្នុងទ្រូងហើយឈប់នឹកអ្វីអ្វីទាំងអស់ប្រមូលចិត្តឲ្យមូលដាក់ក្នុងទ្រូង ឲ្យឈប់នឹកអ្វីអ្វីទាំងអស់នៅពេលណាដែលយើងឈប់នឹកទៅវាឡើងឃើញអីត្រូវអំពីចិត្តក្នុងទ្រុងចិត្តយើងដឹងថានៅក្នុងទ្រុងយើងណាចិត្តយើងដឹងថានៅក្នុងទ្រុងយើងបាត់អត់មានចិត្តចេញទៅណាទៅដាក់អីនេះត្រង់ចិត្តដែលយើងប្រមូលដាក់ក្នុងទ្រុងនេះឯងឈ្មោះថាយើងបានស្ដាច់ចរន្តទាំង5ណាស្ដាច់ចរន្តនេះជាចំណុចដល់កាយទុកតែមនុស្សធៀមមក ត្រួតធ្វើការងារណាស្ពាមួយដោយសត្វសងវាធ្វើជាមួយបើញឹករុន5នៅសរុន1ចាប់សងបានងាយបើទុករុនទាំង6មិននឹងឲ្យចាប់រុនណាវាចេញរុននោះចាប់អានេះវាចេញកណ្ដោះយ៉ាងណាមិញបើសិនជាចិត្តយើងមានស្ពា6ភ្នែកជាចំណងដល់កាយចិនបើយើងអត់បានអត់បានបិទជា5ទេគឺរវល់តែឃើញឬឬក៏ធំខ្លាំងហើយរវល់តែដឹងរស់ហើយនឹងដឹងតាមផ្លូវកាយវាអត់បានទឹកចិត្តបន្ថែមចេញចូលទេ ញ្ចឹងយើងប្រមូលចិត្តដាក់ក្នុងទ្រូងយើងប្រមូលចិត្តដាក់ក្នុងទ្រូងយើងស្មុតតែយើងបានផ្ដាច់ចរន្តទាំង5នេះជាចំណងដាក់តាដែលចិត្តឆ្លប់តែប្រព្រឹត្តទៅជាប្រកបដីអញ្ចឹងយើងចុកតែមនុស្សធាមួយគឺនៅពេលណាដែលចិត្តយើងដាក់ក្នុងទ្រង់មូលហើយគឺយើងរាវរកតែដង្ហើមចូលនិងដង្ហើមចេញតែម្យ៉ាងពុតចេញដឹង ដកដង្ហើមចេញវែងមកដឹងតែចេញវែងដង្ហើមចូលវែងដឹងតែចូលវែងអញ្ចឹងសតិយើងរលឹកនៅដង្ហើមខាងក្នុងមិនរលឹកនៅដង្ហើមខាងក្រៅទេហើយក៏មិនរលឹកនៅត្រង់ទីប៉ះគឺចំមុខទេគឺយើងរលឹកនៅដង្ហើមចូលដង្ហើមចេញដែលកាត់ដងខ្លួនឯដកខាងក្នុងខ្លួនដង្ហើមចេញវែងដឹងដង្ហើមចូលវែងដឹងចេះធ្វើចឹងទៅ ដល់ធ្វើយូរយូរទៅនឹងហើមប្រែប្រួលនឹងប្រែប្រួលគឺមិនដែលជានរណាឲ្យទេគឺជាច្បាប់របស់ធម៌គេហៅហេតុបច្ច័យតាឡើងតបនេះវាមិនខំអំពីដើមឈើទេគ្មាននរណាមួយទៅបកើតទេគឺធម្មជាតិនេះគឺសបងដៃសមោតែឈូសកំោគឺសបោតែឈូសសបោគឺស្រាយតែស្រាយគឺក្លឹមអញ្ចឹងមាននរណាទៅប្រដកក្លឹម ទៅទៅដាក់ស្រ័យឲ្យឬដាក់សបកឲ្យឬក៏ទៅបង្កើតសមអយ៉ាងណាមិញកងខ្យល់ទាំង4ក្រុមដង្ហើមចេញវែងដឹងដង្ហើមចូលវែងដង្ហើមចេញខ្លីដង្ហើមចូលខ្លីនិងខ្យល់ច្រើនប្រពុតទៅក្នុងពេញកាយនិងខ្យល់អត់ទាំង4យ៉ាងនេះដូចតកមឈើសបកឈើតែឈើក្រុមឈើមានអនាគតប្រកើតទេនៅពេលណាយកជីវចរ ដកដង្ហើមចេញវែងចូលវែងយូរយូរទៅសង្ខារខនឯងក៏នឹងតាក់តែងឡើងដោយខ្លួនឯងដង្ហើមហ្នឹងទៅវាឡើងហើយវាចុះទៅក្រាស់ក្រាស់ចុះទៅវឹងឡើងមកវឹងចុះទៅវឹងឡើងមកវឹងដល់ចិត្តតែខំប្រឹងធ្វើដង្ហើមហ្នឹងឲ្យវាចិត្តកាន់តែល្អប្រពៃសតិយើងគឺធ្វើយ៉ាងម៉េចឲ្យទៅនៅក្នុងដង្ហើមចេញចូលនឹងរបស់ចេញវែងចូលវែងហ្នឹង កុំទៅទៅនឹកកុំទៅនឹកអីធ្វើយូរយូរទៅដង្ហើមហ្នឹងវាខ្លីចុះខ្លីឯងខ្លីចូលខ្លីទៅខ្លីឯងណាខ្លីឯងខ្លីចូលខ្លីទៅគឺខ្លីទៅនេះអត់ដល់ពេលចម្រើនដង្ហើមខ្លីចូលខ្លីចេញទៅស្រាប់តែដង្ហើមហ្នឹងមានសភាពប្រែប្រួលទៅទៀតហើយគឺខ្យល់មានសភាពក្រាស់ក្រែលជាអឡារិកា បានខឹងក្នុងរាងកាយពេញកាយទាំងអស់ណែនស្នេះណែនស្នោះតើស្នេះតើស្នោះចាក់ស្នេះចាក់ស្នោះអញ្ចឹងរបស់នឹងវាកើតអញ្ចឹងតតគ្នាហើយបានតែពេលចរនឹងវាកើតឡើងស្ាយពេញកាយណែនអញ្ចឹងតតែយើងប៉ុន្តែរវល់អីក្នុងការណែនការកឹងទាំងអស់ហ្នឹងគឺយើងគិតតែដង្ហើមចូលនិងដង្ហើមចេញអាចដល់ខាងក្នុងដែលអាចធ្វើបានប្រវាយណាយកប្រវាយនឹងទៅ បើធ្វើយូរយូរទៅស្រាប់តែសភាពក្នុងកាយយើងស្ងប់លែងតឹងលែងណែនទៅតែស្ងប់ជ្រាបវាស្ងប់តល់ខាងក្នុងអត់ពេលនោះមានសភាពគួរឲ្យដឹងខ្លះខ្លះក៏ក្បាលលហើយលហើយលហើយលហើយទៅស្ងប់ខ្លះចម្រើនចម្រើនតាំងបាច់តាំងតាំងយូរយូរទៅស្ងាយឈូសស្ងប់ទៅអញ្ចឹងអញ្ចឹងខ្យល់នឹងល្អិតទៅល្អិតទៅល្អិតទៅល្អិតទៅ ដូចជាអ្នកត្រូវការក្លឹមឈើបាច់ខាត់ត្រូវតែយកពុទ្ធហើយទៅចាំតមឈើចាំតមអស់ហើយនឹងជួបតវកឈើចាំតវកឈើទៀតបើចាំតវកឈើអស់ហើយនឹងចាំស្រែឈើវាជួបស្រែឈើហើយទៅចាំស្រែឈើទៀតហើយក៏បានទៅដល់ក្លឹមឈើវា4ជាន់ណាយ៉ាងណាមិញកមឈើដូចជាខ្យល់វែងហ្នឹងចឹង ដល់សម្បល់ឈើខ្យល់ផ្លេចដល់ក្រៅឈើគឺខ្យល់ក្រៅហើយដល់តែជួបក្លិនឈើគឺខ្យល់ល្អិតខ្យល់ស្ងប់ពីចឹងចាំងសយើងអត់មានបកកើតទេអ្នកត្រូវការស្វែងរកក្លឹមឈើมันបានបង្កើតកមឈើទេហើយក៏มันបានបង្កើតសបឈើស្រាយឈើនិងក្លឹមឈើដែរគ្រាន់តែជាអ្នកចាំងនៅរបស់ដែលមានតគ្នា យ៉ាងណាមិញជាទាំងអស់គ្នាហ្នឹងមិនមែនជាអិសរជនអ្នកបង្កើតនៅដង្ហើមផ្សេងវែងចូលវែងឬក៏ដង្ហើមផ្សេងខ្លីចូលខ្លីឬក៏បង្កើតខ្យល់ពេញក្នុងកាយឬក៏បង្កើតខ្យល់អត់យើងអត់បានធ្វើទេគឺរបស់ហ្នឹងវាមានស្រេចតាំងពីដើមមកដូចជាដើមឈើហ្នឹងអញ្ចឹងអញ្ចឹងយើងគ្រាន់តែជាអ្នកចាំជាអ្នកសិក្សា នៅពេលណាដែលយើងបានសិក្សាបន្តបន្តដោយបានគូលមិញខាងចុងបំផុតគឺបានសេចក្តីស្ងប់កាយស្ងប់ចិត្តស្ងប់កាយស្ងប់ខ្យល់ក្នុងខ្លួននឹងល្អអត់ណាហើយចិត្តស្ងប់ចិត្តក្នុងខ្លួននឹងក៏អត់មានប្រែប្រួលចិត្តនឹងនោមមានសតិឈ្មោះបាញ់ចុះទៅក្នុងដង្ហើមអត់ដើមដើមក្នុងខ្លួន ស្នប់និវរណៈនិវរណៈ5កាមឆន្ទៈចិត្តដែលជាប់ចង្កឹះក្នុងកាមគុណលត់តែស្រឡាញ់ពីដើមមកនោះក៏អស់ទៅដោះកិលេសនឹងវាដោះចេញពីខ្លួនមកទៅចិត្តស្លាប់ខំគុំគំនុំអរលបាត់ទៅចិត្តស្លាប់ខ្ជិលសម្រិនល្ងើយដេកអែនអស់ស្ងាត់អមអស់ ក៏រលឹកបាត់ទៅចិត្តឆ្លប់រវើរវាយរសបសោដៅក៏ហត់ទៅហើយរន្ធត់ញាប់ញ័រក៏ស្ងប់បាត់ទៅសេចក្តីសង្ខ័យសង្ខ័យក៏ស្ងប់បាត់ទៅអញ្ចឹងកាមឆន្ទៈជាបាតៈថៃតមិទ្ធៈឧបចៈឧបចៈនិងសិរិកាក៏របូតចេញអំពីចិត្តដោយអំណាចនៃសតិដែលរលឹកនឹងហើមចេញចូលអស់ទៅនឹងអស់ទៅ បានចិត្តជាសមាធិបានចិត្តជាសមាធិសមាធិប្រែថាបំខល់ចិត្តនឹកឥឡូវនេះសតិនឹងក្នុងនឹងហើមចេញចូលឲ្យដល់ខាងក្នុងមានសភាពល្អិតមានសភាពមកអញ្ចឹងពាក្យថាសមាធិបានឯងដោយអាស្រ័យនឹងការចាំនិងការប្រតិបត្តិជាលំដាប់នៃខ្យល់នឹងខំប្រឹងសិក្សាខំប្រឹងប្រម៉ែប្រមូលធ្វើធនឲ្យកើត ពោះក្លឹមខក្លឹមឈើបើសិនជាយើងចង់បានក្លឹមឈើដោយមិនប្រឹងចាំងកបកឈើកមោឈើតើបានទេអត់យ៉ាងណាដូចចង់បានចិត្តស្ងប់ដូចប្រើតែប្រឹងអប់រំសតិចម្រើនសមាធិគឺអនាបានសតិអានឹងបានជាធ្វើកើតបើសិនជាយើងអត់បានអញ្ចឹងទេគឺយើងធ្វើកើតណាចិត្តមានសមាធិឲ្យក្នុងសម័យដែលចិត្តមានសមាធិនឹងសាធិជនហើយ វាមានគុណធម៌ដូចជាតួយ៉ាងបាមកជៈបេតិបសទ្ធិសុខៈអីកើតទូងព្រាសនៅក្នុងធម៌នោះអស់ហើយបាមកចឹងបាននៅតែចិត្តនឹងព្រៃអត់ទុនទលាយក្នុងទុងស្លាប់តែស្ទៀនស្លាប់តែណែនបបាក់ចិត្តពីកូនបបាក់ចិត្តពីប្តីបបាក់ចិត្តពីប្រពន្ធបាក់ចិត្តពីចៅពិបាកចិត្តពីក្រពិបាកចិត្តពីមានពិបាកចិត្តពីហេតុផ្សេងផ្សេងដែលជាធម្មជាតិមួយតែងតែមានក្នុងលោក ឬក៏ជាសភាពមួយតែងតែមានជាធម្មតាផងនេះនេះឆ្លប់ប្របាកចិត្តហ្នឹងអាដល់ពេលចំដានអាណាបានឹងទៅអាចិត្តហ្នឹងរលឹកអស់ជាតានតឹងជាអៀតឆ្អល់អំពីហេតុអ្វីៗក្នុងលោកវត្តមានខ្លួននេះវាបាត់ទៅតាមមកចិត្តរៀងសបាយក្នុងគ្រងរៀងស្លារៀងធូដល់យើងចម្រើនធម៌នឹងយូរយូរទៅកើតបៃតេ ពេកទៅយ៉ាងតូចសបាយតិចសបាយមួយកណៈសត្វបាយសំដើមមួយស្របក់ស្រាលកាយស្រាលចិត្តអណ្ដែតហាក់ដូចជាអណ្ដែតជាកសេហើយស្រាយទៅពេញកាយប្រកបដោយសេចក្តីស្រួលសេចក្តីឆ្អែតនិងសេចក្តីសប្បាយនេះនៅក្នុងរាងកាយយើងទាំងអស់ស្រាយទៅពេញនិងបៃតេលោកថាឆ្អែតកាយឆ្អែតចិត្ត សម្បត្តិ5ដល់ធ្វើកើតបានធ្វើពលរឿងរបស់របស់តាមมันបានឆ្អែតកាយឆ្អែតចិត្តនឹងកាយនឹងបានន័យថាវាខុសពីធម្មតាវាសភាពថាឆ្អែតនឹងណាលោកចង់និយាយថាវាស្ទូលវាដូចជាស្រាលវាស្រាលវាស្រួលវាស្ាយទៅពេញកាយនឹងហើយចិត្តនឹងឆ្អែតសบายអត់ទៀត ឆ្អែតកាយឆ្អែតចិត្តនឹងចាំដល់ពេលសិក្សាទៅជួបហ្នឹងហើយទៅជួបទៅដឹងហើយក៏បាក់ប្រាំព្រោះញាមអកមិនឆ្អែតចិត្តព្រោះបែកសង្សារហ្នឹងផ្សេងណាតែថាដូចឆ្អែតចិត្តព្រោះបែកសង្សារហ្នឹងមិនហៅឆ្អែតទេអានឹងព្រួយណានេះវាថាឆ្អែតឆ្អែតនឹងគឺឆ្អែតឆ្ងាញ់ស្រួលដោយគុណធម៌នឹងដោយមិនមានទុកលេឡំមិនមានអារម្មណ៍នេះផ្សេងច្រើនណា ដែលកាយដែលចិត្តហើយបានសុខកាយសុខចិត្តសុខកាយអាពាធតាមផ្លូវកាយនេះអ្នកដែលយ៉ាប់យើងរៀនសូត្រច្រើនទៅស្វាឈឺក្បាលឬក៏វិលឬក៏អសាខ្យល់ចាប់ចាំមើលខនហ្នឹងបាត់អស់បាត់បាត់ឬក៏អ្នកនឹងស្គមរីងរៃដៅចិត្តភ្លើងច្រើនឬក៏ស្ត្រីរាំងថ្ងៃខែ សពសារពើឲ្យចម្រើនផលហ្នឹងទៅធ្វើឲ្យធាតុវិជ្ជៈបៃតេនសុខផ្សាយឡើងជារូបអស់អ្នកដែលតើរូបសួតបើប្រើការចម្រើនបៃតេនសុខច្រើនឆ្នាំមិនបាច់ចាំចាក់ឆ្នាំទៀតឬក៏អ្នកខកខ្លុកគេហៅបេះដូងរន្ធត់ចម្រើនផលទៅត្រូវមានធ្វើឲ្យធាតុបុរស្មាមានភាពរងមាំអញ្ចឹងពធនជួយសាធជនបានច្រើនណាស់ គឺដោយសារអំណាចភាពបួនលាយឡំទៅគ្នាប្រព្រឹត្តទៅស្មើគ្នាគឺដីទឹកជើងចោលដីទឹកជើងចោលដែលមិនស្មើគ្នាធ្វើឲ្យកាយយើងប្រែប្រួលជាចាំតែដល់ពេលអ្នកចម្រើនអាណាបានទេគឺធ្វើឲ្យដីទឹកជើងចោលប្រព្រឹត្តទៅស្មើគ្នាបញ្ចូលគ្នាអញ្ចឹងបានសុខភាពល្អអញ្ចឹងអាភាពតាមផ្លូវកាយនៅមានខ្លះក៏រកសុខច្រើនស្ពឹកឆ្នាំពេទ្យវិទ្យានេះ តែដល់ពេលមកចម្រើនដង្ហើមផ្សេងចូលខ្យល់ក្នុងរាងកាយសរសៃតតោងឆ្លាក់តែជាតិសរសៃតណាអីខ្យល់នឹងបុកទលាយទាំងអស់ធ្វើឲ្យកាយជាប្រក្តីធម្មតាលេខស្ពឹកនៅពេលទៅសុខកាយនឹងបានន័យថាអាពាធតាមផ្លូវកាយប្រពុតថាអាចកំចាត់បំនៅអាពាធតាមផ្លូវកាយហើយអាចកំចាត់បំនៅអាពាធតាមផ្លូវចិត្ត ចិត្តសម្រេងចិត្តសម្រៃចិត្តសឹកស្រួលចិត្តសោកសៅចិត្តវិធុតញាប់ញ័រចិត្តព្រួយចិត្តតាមអាពាធតាមផ្ទៃចិត្តទាំងអស់ចិត្តកើតទុករួមតែមកថាចិត្តកើតទុកត្រូវជាសះស្បើយអ្នកខ្លះចង់ឈួតហ៎ពេទ្យមើលមិនជាទេចិត្តឈួតហ្នឹងហ៎តើយកឆ្នាំទៅដាក់គឺបថោ ក៏តែមានបេតិកសុខចូលទៅក្នុងចិត្តបានមនុស្សនឹងលែងឈួតណាគឺសុខតាមផ្លូវកាយនិងសុខតាមផ្លូវចិត្តហើយដល់អត់ទៅសុខទៅមិនសមាធិតាតាសុខគឺចិត្តនឹងហើយចិត្តនឹងបានពីសុខដែរអញ្ចឹងបានន័យថាគុណធម៌ឯកាឡើងក្នុងដង្ហើម4 4ចំបាក់មិញនេះគឺមានបាមកចិត្តមានបេតិមានសុខៈមាន សមាធិនៅក្នុងនោះទាំងអស់នៅក្នុងនៅក្នុងដៅនោះទាំងអស់គឺអនាបានសតិក្នុងគុណធម៌នៅក្នុងបាយនៅក្នុងកម្មដ្ឋាននឹងខំប្រឹងប្រឹងបាត់យប់ថ្ងៃហើយការដែលយើងបានមកសិក្សាជុំគ្នានេះគឺមិនមែនសម្រាប់ពេលហ្នឹងទេ គឺយើងមកសិក្សាដើម្បីបានចំណេះយកទៅស្ថាលបងតាមតូបតាមផ្ទះតាមទីកន្លែងតាមទីអាថាតាមយកស្រែវិទ្យាតាមដងសង្គលេបឹងបួរណាតាមចិត្តឯងទៅយើងរៀនយកកម្មវិធីនេះយកទៅសិក្សានៅកន្លែងយើងហ៎ឲ្យការសិក្សាធម៌នឹងមានអីមានស្ដាប់ស្ដាប់ឲ្យធ្វើតាមប៉ុណ្ណឹងទៅដល់ដំណាទៅក្នុងទូទៅដូចជានិស្សិតអស់មករៀនពេលហ្នឹង យកកម្មវិធីហ្នឹងទៅសិក្សានៅតាមផ្ទះនៅតាមកន្លែងហើយធ្វើទៅដល់ម៉ោងស្ដាប់មកស្ដាប់ទៀតស្ដាប់ទៅដឹងរឿងយើងធ្វើពីយប់មិញមកពីថ្ងៃមុនមកអញធ្វើទៅវាឆ្ងល់អញ្ចឹងដល់មកស្ដាប់ទៅបាត់ឆ្ងល់ទៀតចាំមកជីវិតព្រោះធនហ្នឹងមិនដូចទិញទេទិញផ្លិចវិញធនហ្នឹងគឺថាទៅចាំហើយមួយជីវិតហ្មងមិនបានថាវាងាយតិចព្រោះចិត្តវាចាំនៅក្នុងដំណងរបស់លើគេថានឹងរបស់ទីផ្ទាល់មកឆាញ់ហ្នឹង ដូចនំគេថាខាងនោះឆ្ងាញ់ណាស់ដឹងថាឆ្ងាញ់អញ្ចឹងមិនឆ្ងាញ់យ៉ាងម៉េចបើគេថាអញទៅទីបើបានទៅទីដឹងថាឆ្ងាញ់ឆ្ងាញ់ស្ទាល់អានេះចាំជីវិតនំខាងនេះឆ្ងាញ់ចាំលែងហ្មងយ៉ាងណាមិញចឹងដូចជាហោះបើគាត់ស្ដាប់គាត់ទៅចាំតែបើធ្វើមិនកើតវានៅភ្លេចវិញតែនៅពេលណាដែលយើងបានចាំចឹងហើយយើងយកទៅប្រតិបត្តិតាមកន្លែងយើងទៅគឺយើងត្រូវចាំ ថ្ងៃណាថ្ងៃស្អែកថ្ងៃអាទិត្យជាកម្មវិធីចន្លោះពីសាលារៀនមកយើងបានមកបាទចាប់តបតបហើយបើសិនជាចន្លោះមួយអាទិត្យហ្នឹងវាមានពេលណាទៀតបានយើងមកបានអត់ស្អស់អីចឹងការសិក្សាវិបស្សនាបឋមនេះគឺអ្នកនៅវត្តជាប់ក៏សិក្សាបានអ្នកនៅតាមផ្ទះក៏សិក្សាបានឬក៏អ្នកនៅតាមសាលាក៏សិក្សាបានទាំងអស់សូម្បីតែធ្វើសិស្សយើងសូម នាំនេះឈប់រៀនអកសាស្ត្រទៅតែងទៅសម្រាប់អង្គចៅអញ្ចឹងជួយដល់ដង្ហើមទៅវាទៅជាកម្មដ្ឋានមួយដល់5នាទីចិត្តមូលល្អប្រមូលចិត្តវិធីប្រមូលចិត្តហើយមានអានិសង្ឃមួយធ្វើឲ្យយើងឆាប់ចងចាំលើកពេលណាដែលចិត្តយើងស្ងប់ចិត្តយើងមូលគឺរៀនចាំហ្មងរៀនចាំមានប្រាជ្ញាគឺខ្លាអាចចាក់លុះនៅអ្វីដែលយើងចង់ដឹងថានឹងវាយ៉ាងម៉េចប្រាជ្ញាកើតពីការប្រតិបត្តិ អញ្ចឹងខួរក្បាលយើងនឹងវាស្អាតដោយសារអីដោយសារសេចក្តីខ្វល់ខ្វាយតែនៅពេលណាដែលយើងដកចិត្តយើងមកលែងខ្វល់ខ្វាយអង្គុយចម្រើន ទៅមានបៃតេមានសុខៈនឹងវាផ្សាយចូលទៅហាក់ដូចជាហូរនិយាយដែលយើងវាប្រឡាក់ស្មៅយើងយកកណាត់វិទ្យុទៅជួទៅស្អាតថ្មីតែយ៉ាងណាដែលយើងរៀនច្រើនទៅវាខ្វល់ចិត្តវាក្តៅក្បាលវាវើមុខឈឺក្បាលវាធ្វើសមាធិសិន អង្គុយសមាធិទៅបាបេទេសុខហាត់ស្រាយពេញកាយត្រជាក់ក្បាលត្រជាក់ខ្លួនចេញឡើងវិញថ្មីតែដោយតាជាងខ្ញុំភ្លឺចាច់នៅតែរៀនចេះធម្មតាអ្នកប្រាជ្ញទាំងឡាយបើសិនជាចេះកម្មដ្ឋានហ្នឹងរៀនមុខវិជ្ជា10 20 30មុខប្រមាណហើយគិតការងារអីក៏ច្រើនបានដែរព្រោះអីព្រោះយើងមានបន្ទុកសម្រាប់ប្រសាចិត្តមានបន្ទុកសម្រាប់ប្រសាចិត្តមានអាហារសម្រាប់ឲ្យចិត្តស៊ី អញ្ចឹងបន្ទប់សម្រាប់រសាចិត្តគឺកម្មដ្ឋានអនាបានសេហើយក្នុងបន្ទប់ហ្នឹងមានបាយទឹកនំចំណីគឺបាមកចិត្តបៃតេសភៈនិងសមាធិនៅក្នុងបន្ទប់គឺអនាបានសេប្រោមានកម្លាំងមានបន្ទប់មួយសម្រាប់សម្រាប់ពេលណាទៅធ្វើការកន្លែងកចេញពីកមកចូលឆោកនេះចេញពីនេះទៅចូលខចូលខរហូតដល់បន្ទប់ចាំ8 កន្លែងការិយាល័យ8គឺចិត្តយើងដើរធ្វើការពុត8ហើយចេញពី8មកសំណុំនឹងបន្ទប់នឹងដូចអត់មានការងារធ្វើអីទាំងអស់ចិត្តមានតែសមាជិកបេតិប្រខសមាធិបាត់តនេះចាំយល់ទេយល់ទេខាងក្រោយណាប្រមូលគ្នាឲ្យច្រើនតិចណាចាប់អង្គតែដែរណាអង្គ